ព្រេតធព្រៀបដូចជា vì cầm. ខ្ញុំសូមខមាតងផងទាំងឡាយក្រែងស្គងដោយកាយដោយវី ចិត្តមានក្រត្រៀតក្នុងខណាដូចមានគាថាសោតក្រៅ